មើលតែគេដូចជាស្និនស្នាលនឹងអូនពេកហើយឬក៏គេមិនដឹងឡើយថាស្រងត្រើនត្រើយជារបស់អ្នកណាឬក៏គេតាំងខ្លួនប្រហោះចែងនឹងបងមែនទេមើលទៅគ្រប់កាយវិការបង្ហាញថាគេស្រឡាញ់អូន តើអូនឆ្លើយប្រាប់គេយ៉ាងណាពេលគេសួរថាអូនមានសង្សារឬនៅឆាំប្រាប់គេភ្លាមទៅថាអូនមានបងហើយមិនចង់ឲ្យគេមកពេលបងនឹងមានស្គនឡើយជាអីវ៉ា ឆ្លើយប្រាំគេត្រង់ត្រង់ទៅ កុំបាច់នៅលាក់គេធ្វើអ្វីថាអូនជាមនុស្សស្រី របស់បងម្នាក់គត់ប្រាំគេថាអូនមិនអាយរួមដោយគ្មាន trời trái nắng ឆ្លើយប្រាប់គេយ៉ាងណាពេលដែលគេសួរថាអូនមានសង្សារឬនៅចាំប្រាប់គេភ្លាមទៅថាអូនមានបងហើយមិនចង់ឲ្យគេមកពេលពណ៌នឹងមានស្គួនឡើយជាវ៉ា មកធ្វើភ្លើលើលើជាចេះស្នេហាគេអីតិចលោបាយមន់ខានបានស៊ីមន់ឆ្ងល់មិនគេវាយខ្វះអីសិនក៏គង់មិនលោកសុទ្ធតែមិនបើភ្នែកមើលទេអីខ្វះអីនោះស្រីនោះស្រីតើពេលគេវាយថាគេកាចតាមពិតខ្ញុំសូត្រសូត្រលើគេមិនថាយើងមិនថាគេទេឲ្យតែឃើញញ៉ែទុំមិនជាប់ឡើយតិចថាខ្ញុំមិនបានប្រាប់មុនណាឲ្យតែឃើញញ៉ែទៀតប្រើ បងម្នាក់គត់ប្រាំគេថាអូមិនអើយរួមដោយគ្មានរូបបងឡើយណាប្រាំគេផងថាបងសង្ហាជាងគេឆ្ងាយនឹងប្រាំគេផងថាបងសង្ហាជាងគេឆ្ងាយនឹង